បាទឥឡូវយើងចូល method មួយទៀតគឺ method ASTO គឺ method របស់ខាងអាមេរិកគឺ American Association of State Highway and Transportation Official ហ្នឹងជា method នៅតែជា method អំពីរិកដដែលឯងប៉ុន្តែគាត់ថាជា method ដែលគេស្គាល់ច្រើននៅនៅក្នុងពិភពលោកព្រោះជា method របស់អាមេរិកអញ្ចឹងបាទនៅក្នុង method ASTO ហ្នឹងគឺ ខ្ញុំចាប់ផ្ដើមនិយាយពីយើងហៅ present visibility rating ហើយនឹង present visibility index PSI បាទអឺ PSR present visibility rating នឹងគឺជាពិន្ទុមួយដែល យើង អាចថាជាពិន្ទុមួយដែលអ្នកប្រើឲ្យទៅលើអឺសភាពរបស់ផ្លូវ ចង់និយាយថាផ្លូវហ្នឹងដល់ពេលអ្នកជីកគាត់ជីកទៅគាត់ឲ្យពិន្ទុប្រហែលបើសិនជាអឺពិន្ទុនឹងធំផុត5អញ្ចឹងបើន័យថាពិន្ទុពី0ទៅ5អញ្ចឹងតើអ្នកប្រើប្រាស់ហ្នឹងគាត់ឲ្យពិន្ទុប្រហែលអញ្ចឹងអាហ្នឹងជាកំណត់ដំបូងគឺឧទាហរណ៍ថាអឺយើងឃើញសភាពផ្លូវមួយអញ្ចឹងហើយអ្នកជីកគាត់ជីពីលើហើយអឺ គេសួរទៅលើអ្នកជីនឹងថាបើសិនជាអ្នកជីនៅលើផ្លូវហ្នឹងតើអ្នកឲ្យពិន្ទុប៉ុន្មានពីអឺតាមប៉ាត់ពី0ដល់5បាទហើយអឺអញ្ចឹងយើងយើងដឹងថាពី0ទៅ1ហ្នឹងគឺ very poor ពី1ទៅ2 poor អញ្ចឹងទៅ fair good very good អញ្ចឹងទៅអញ្ចឹងអាពិន្ទុហ្នឹងគឺគេហៅថាជា PSR បាទជាបន្ទុកមួយដែលសម្រាប់ឲ្យទៅផ្លូវហ្នឹងថាជីស្រួលឬក៏មិនស្រួលអញ្ចឹងណា ហើយបន្ទាប់មកគេបាទអ្នកអ្នកឆ្លើយហ្នឹងគាត់ត្រូវឆ្លើយមួយតារាងហ្នឹងតើគាត់អាចទទួលយកបានអត់អាហ្នឹងគឺសម្រាប់កំណត់ថាតើ terminal condition របស់ផ្លូវហ្នឹងបន្ទុកប្រមាណឧទាហរណ៍ថាគាត់ឲ្យគាត់ផ្លូវនៅអន់ពេកអញ្ចឹងគាត់ឲ្យ បន្ទុក2ហើយគាត់ដាក់ថាទទួលយកអត់បានអញ្ចឹង គេមើលទៅតាមភាគរយទាំងហ្នឹងទៅបាទថាភាគរយច្រើនឆ្លើយថា2នឹងទទួលយកអត់បានគេយក2នឹងជា terminal condition សម្រាប់ផ្លូវនៅប្រទេសគេអញ្ចឹងទៅអញ្ចឹងអអានឹងគឺមនុស្សគឺជាអ្នកជាអ្នកឲ្យពិន្ទុគាត់ថាមនុស្សមួយមួយក្រុម អ្នកប្រើប្រាស់មួយក្រុមដែលគេធ្វើ survey អញ្ចឹងណាអញ្ចឹងអឺបាទបន្តមកអឺពេលដែលយើងសួរមនុស្សវាពិបាកអញ្ចឹង គេមានបន្ទុកមួយទៀតដែលដែលតាមពិតគឺពឹងទៅលើមនុស្សនឹងដែរលេប៉ុន្តែពឹងទៅលើ បន្ទុករបស់មនុស្សនឹងដែរប៉ុន្តែគេចង់ដឹងថាតើបើសិនជាគេមិនបាច់ឲ្យមនុស្សឲ្យបន្ទុកតើគេអាចមើលទៅលើសភាពផ្លូវហ្នឹងឧទាហរណ៍ថាមើលទៅលើស្នាមប្រេះឬក៏អឺស្នាមខោងរបស់ផ្លូវអីចឹងតើអាចអឺ estimate អាបន្ទុកដែលមនុស្សនឹងឲ្យបានអត់បានន័យថាយើងធ្វើ correlation រវាង បន្ទុកដែលមនុស្សឲ្យហ្នឹងទៅជាមួយសភាពបោះផ្លូវភាពខូចរបស់ផ្លូវអញ្ចឹងក៏មានអឺទំហំមួយទៀតដែលគេហៅថា PSI ហ្នឹងគឺ Presence Visibility Index ហ្នឹងពី0ទៅ5ដែរប៉ុន្តែអានេះគឺមិនមែនបន្ទុកដែលមនុស្សឲ្យតែគេមើលទៅលើសភាពនឹងរបស់ផ្លូវបើន័យថាបើផ្លូវអន់ខ្លាំង គេមិនបាច់ឲ្យមនុស្សទៅឲ្យពិន្ទុក៏គេដឹងថាហ្នឹងវាពិន្ទុវាអឺទូចដែរអញ្ចឹងណាអញ្ចឹងគាត់ថា PSI ហ្នឹងគឺគេព្យាយាមអឺមើលទៅលើសភាពឬក៏ការខូចខាតរបស់ផ្លូវហ្នឹងឲ្យពិន្ទុផ្លូវទៅតាមការខូចខាតរបស់ផ្លូវវិញអឺអញ្ចឹងយើងឃើញ PSI ហ្នឹងគឺ ផ្លូវថ្មី វាអាចដល់4កន្លះទៅ4.6អី ព្រោះផ្លូវថ្មីសុទ្ធក៏វាអាច ថាបានពិន្ទុ5ពេញដែរហ្នឹងធម្មតាមនុស្សឲ្យវាអាចវាតែងតែមានទោះបីមានអ្នកពីរអ្នកឲ្យ5ពេញក៏ប៉ុន្តែមានអ្នកផ្សេងឲ្យ4អីចឹងទៅចឹងវាអាចអាចបានពេញអីចឹងអឺអាចដល់5 4.5 4.6ប៉ុន្តែជា typical value គេ flexible payment គេច្រើនយក4.2អញ្ចឹងណាសម្រាប់ផ្លូវថ្មីអញ្ចឹង PSI ហ្នឹងគេមាន ដោយសារ5ធំជាងគេអញ្ចឹងវាមាន5ដកឲ្យអអានេះគឺជាការខូចខាតរបស់របស់ផ្លូវមួយមួយហ្នឹងអញ្ចឹងដូចខ្ញុំប្រាប់មិញហ្នឹងថាយើងព្យាយាមរអាអឺភាពខូចខាតរបស់ផ្លូវហ្នឹងប៉ុន្តែយើងព្យាយាមរកបន្ទុមួយដែលដូចជាមួយបន្ទុឲ្យអញ្ចឹងមិនន័យថាប្រទេសមួយមួយគេអាចអាចមានមេគុណនឹងផ្សេងផ្សេងគ្នាអានេះជួនកាលគេដាក់ជា ជា B0 អីទៀតមែនចំណុច5ហ្នឹងនៅស្ពៅនឹង C5 អញ្ចឹងទៅគេដាក់ថា B0 B1 B2 B3 អញ្ចឹងទៅហើយបន្ទាប់មកគេឲ្យស្មើអាបន្ទុះដែលមនុស្សឲ្យនោះអញ្ចឹងបន្ទាប់មកគេរកអា B1 B2 B3 ហ្នឹងទៅតាមអឺការខូចខាតរបស់ផ្លូវអញ្ចឹងណាអញ្ចឹងបើន័យថាគេធ្វើ survey ផ្លូវមួយអញ្ចឹងទៅគេមើលមនុស្សដែលឲ្យទៅលើ បន្ទុះទៅលើផ្លូវហ្នឹងប៉ុន្មាន ន័យថា PSR ហ្មងអញ្ចឹងបន្ទាប់មកគេមើលថាស្នាមប្រេះហ្មងអឺ patching នឹងស្នាមប៉ះហ្មង crack នេះស្នាមប្រេះស្នាមប៉ះអឺ rat depth នេះគេហៅស្នាមកង់ឡាន rat depth នឹង ស្នាមកង់ឡាននឹងប្រហែលអ៊ីងហើយភាពក្រើមអឺភាពរលាក់របស់ផ្លូវនឹង air ហ្នឹង roughness ភាពបាទលាក់ឡើងចុះរបស់ផ្លូវហ្នឹងប៉ុណ្ណាអញ្ចឹងគេឲ្យ វាស្មើជាមួយនឹងអាបន្ទុកដែលមនុស្សឲ្យទៅបន្ទាប់មកគេអាចកណនីរមេគុណអឺ B1 B2 B3 B0 អីនេះបានអញ្ចឹងទៅអានេះជាតម្លៃដែលពួកខាងអាមេរិកគេប្រើអញ្ចឹង PSI ហ្នឹងសម្រាប់ flexible performance គេប្រើរមុននេះបើយើងឃើញអានេះលោក air អានេះ1បូក s វ៉េហ្នឹងដោយសារអា roughness របស់ផ្លូវហ្នឹងអឺ ប្រទេសឬក៏រដ្ឋ agency មួយមួយគេគេកំណត់ផ្សេងផ្សេងគ្នាបើន័យថាគេមាន វិធីបោះផ្សេងផ្សេងគ្នាអញ្ចឹងណាអញ្ចឹងអឺ SP នេះគេហៅ slope variance ហ្នឹងក៏ជាអឺវិធីកំណត់ roughness របស់ផ្លូវមួយដែរអញ្ចឹងយើងឃើញថា PSI ហ្នឹងគឺបានមកពីអឺភាពខូចខាតរបស់ផ្លូវមួយមួយ ដែលអឺខ្ញុំអាចរៀបរាប់ខ្លះខ្លះ ដូចជា C cracking ហ្នឹង គឺស្នាម press P patching ហ្នឹង ស្នាមប៉ះហើយនឹង rat dab នេះស្នាមកង់ឡានហើយនឹងអានេះជា roughness ភាពលាក់របស់ផ្លូវអឺ SV ហ្នឹងបាទបើន័យថាយើងផ្លូវយើងវាធម្មតាធ្វើថ្មីក៏ដោយវាមានឡើងចុះឡើងចុះចឹងណាចឹងអឺយើងមាន slope របស់វាមួយមួយចឹងទៅចឹងគេអាចរ slope មធ្យមរបស់វាហើយយក slope មួយមួយដក slope មធ្យមលើកជាការ៉េចែកមួយដក n អញ្ចឹងទៅគេហាក់គេបានគេហៅ slope variance របស់វាហ្នឹងបាទអាហ្នឹងយើងនឹងនិយាយភាសាទៀតនៅមេរៀនក្រោយទៀតណាមេរៀន oscillation ផ្លូវអីចឹងអញ្ចឹងគាត់ដឹងថា PSI ឬក៏ PSR ហ្នឹងគឺជាបន្ទុយើងថាជាបន្ទុចឹងចុះសម្រាប់ឲ្យទៅលើសភាពរបស់ផ្លូវថាផ្លូវហ្នឹងស្អាតស្រួលជិះ ឬក៏អត់អញ្ចឹងណាឬក៏អត់ស្អាតពិបាកជីកអញ្ចឹងទៅប៉ុន្តែបើមុំមិនមុំយើងអត់ដឹងទេយើងគ្រាន់តែដឹងថាផ្ទៃខាងលើរបស់វាហ្នឹងអឺវាស្អាតវាស្រួលជីកអត់អញ្ចឹងបើវា បន្ទុនឹងធំអាន័យថាវាស្អាតវាស្រួលជីកអញ្ចឹងណាបើបើមុំមិនមុំអានឹងស្អាតមិនប្រកាសថាមុំទេអានេះស្អាតជាងការទៅដោយសារវាគ្រាន់តែស្អាតមកផ្លែតដោយសារផ្លូវអត់មុំអញ្ចឹងវាឆាប់ខូច ចឹងអាមុំបំណំហ្នឹងខាងក្រោយយើងមានយើងមានទំហំមួយទៀតឬក៏យើងហៅអឺຂະຫນາດមួយទៀតសម្រាប់វាស់ថាមុំមិនមុំហ្នឹងគឺ SN structural number នៅក្រោយទៀតនេះគាត់ប្រៀបជាបន្ទុកមួយសម្រាប់វាស់ថាផ្លូវហ្នឹងល្អឬក៏មិនល្អស្រួលជិះឬក៏មិនស្រួលជិះអញ្ចឹងបាទ បាទអញ្ចឹងនៅក្នុង method ASTO ហ្នឹងក៏ដូចជា method ផ្សេងផ្សេងទៀតដែរគឺយើងមានសមត្ថកម្ម2សំខាន់សម្រាប់កណនីកម្រាស់ផ្លូវហ្នឹងគឺទី1ទំហំចរាចរណ៍ហើយនិងទី2អឺគុណភាពនៃ soil support នៃដីធម្មជាតិណាអញ្ចឹងគាត់យើងឃើញអឺនិយាយពីចរាចរណ៍គឺយើង ខ្ញុំចាប់ផ្ដើមពីយើងហៅ coefficient aggressivity ហ្នឹង coefficient aggressivity យើងឃើញអានេះជារមុនសម្រាប់គណនា coefficient aggressivity តាម method ASTO អញ្ចឹងវាមើលទៅវារៀងសាមញ្ញបន្តិចប៉ុន្តែបើសិនជាយើងបានយើងបានចង វាឧទាហរណ៍ថាចងក្នុង Excel ឲ្យហើយអញ្ចឹងទៅអានឹងអត់អីយើងអាចគណនាបានស្រួលដែរទេបាទអញ្ចឹងនៅក្នុង method ASTO អឺគោលផ្ចង់ដល់ creativity របស់វាគេហៅ ERLF អឺ ERLF ហ្នឹងមកពី equivalent absolute vector equivalent អឺ axol axol បាទ absolute vector equivalent absolute vector បាទអញ្ចឹងយើងឃើញ ELF នឹងស្មើជាមួយនឹង WT18 ឬ WTX WT18 នេះ គឺជាចំនួន Excel standard ហើយ WTX នឹងគឺជាចំនួនផ្លូវដែលមានទម្ងន់ x បាទអឺក្នុង Astro យើងហៅ WT18 ដោយសារ Azure Standard របស់ Astro ហ្នឹងគឺជា Azure 18 kip 18 kilo pound បាទ អាស្តូគឺ Asia Standard របស់គេហ្នឹងគឺរៀងអញ្ចឹងហើយមានទម្ងន់វា18គីឡូផោនបាទ kips 18គីឡូផោនអញ្ចឹងបើយើងមើលនៅក្នុងរូបមុននេះវាអត់ខុសឲ្យពីមុននេះពីមុនយើង ទៅសេថាចេះយើងសេថានៅដូចជានៅក្នុង method of zero node គឺ NERSA ហ្នឹងវាស្មើជាមួយនឹង NP អឺ ប៉េចែកឲ្យ80គីឡូញូតនហ្នឹងស្វ័យគុណ4កន្លះអីចឹងណាអញ្ចឹងអឺអានេះគឺជាគឺជា coefficient aggressivity ហើយអា n ប៉េនេះ គឺចំនួន assure ចំនួន assure ដែលមានទម្ងន់ប៉េគឺដូច ដូចវ៉ៃប៉េអីចឹងដូចវ៉ៃតេអីចឹងហើយ NESR នេះ គឺដូចដូចវ៉ៃតេ18ចឹងអញ្ចឹងបានន័យថា បើអានេះជាបើសិនជាអានេះជាគួយផ្សង regressivity ហ្នឹងគឺវាស្មើជាមួយនឹងអឺចំនួន SC ស្តង់ដាចែកឲ្យចំនួន SC ដែលមានទម្ងន់ប៉េហ្នឹងចឹងឯងចឹងដូចគ្នាហ្នឹងបើសិនជាគោលចង់ regressivity គឺជាចំនួន SC ស្តង់ដាចែកឲ្យអឺ derivative x ហ្នឹងគឺជាចំនួន SC ដែលមានទម្ងន់ x ជាចំនួន SC កេលកុង ចឹងបានន័យថាពេលដែលយើងហៅពេលដែលយើងហៅចំនួន HS យើងហៅគួយផ្ចង់ដល់ creativity RLF នឹងបានហើយយើងអាចហៅចំនួន HS standard បាន គឺដូចវេតេ18នេះ ដោយយកចំនួន HS ទងន់ x ហ្នឹងគុណនឹងគួយផ្ចង់ដល់ creativity របស់វាអឺអញ្ចឹងដូចដូចតែមុនដែរគាត់ថា RLF នេះ វាគណនីអត់ស្រួលដូចមុន មុនយើងគ្រាន់តែឃើញឧទាហរណ៍នៅក្នុងបន្ទោត O0 note គ្រាន់តែយកប៉េនឹងចែក80ស្វ័យគុណ4កន្លះអាហ្នឹងបានហ្មងប៉ុន្តែអឺ ERLF នៅក្នុងមេតូត ASTO គឺយើងត្រូវប្រើរមុនរៀងវែងនេះបាទអញ្ចឹងបើខ្ញុំទៅសេលោកនៃអឺ DWT X លើ DWT 18ហ្នឹង ស្មើ4.79អឺចុចចុចអញ្ចឹងទៅអញ្ចឹង មានន័យថាខ្ញុំខ្ញុំអាចទៅសេថា ជាលោកអានេះជាលោកនៃ1លើ ERLF ស្មើនឹង4.79តទៀតចឹងទៅចឹងពេលដែលខ្ញុំកណនីកណនីអាខាងស្ដាំនឹងហើយអឺខ្ញុំខ្ញុំយក10ស្វ័យគុណអានឹង ទៅខ្ញុំខ្ញុំបំបត្តិលោកចោលអញ្ចឹងខ្ញុំអាចរក ERF ដោយយក1ចែកឲ្យ0.79 10នៃអាយើងរកឃើញអឺមួយចែក10ស្រីគុណអាផ្នែកខាង ស្ដាំរបស់វាហ្នឹងអញ្ចឹងអឺអត់អត់អីបើនេះថាខ្ញុំអូម៉ាថាខ្ញុំអូម៉ាថាយើងរកទៅឃើញ x អញ្ចឹងចុះអញ្ចឹងយើងអាចទាញរក RLF បានទៅស្មើមួយលើ10ស្រីគុណ x ហ្នឹងអឺអញ្ចឹងយើងយើងអាចរកវាបានហើយហើយ បាន ERLF ហើយយើងអាចរកចំនួន Azure Standard បាន ដោយយក ERLF របស់ Azure ទម្ងន់ X ហ្នឹងគុណនឹងចំនួន Azure ទម្ងន់ X ហ្នឹងទៅបានដូចមុនអញ្ចឹងទេទៅបាទអញ្ចឹងខ្ញុំបាទយើងឃើញអឺរូមុននឹងជារូមុនអំពីរិចដែរអញ្ចឹងយើងគ្រាន់តែថាហៅអញ្ញត្តិមួយមួយ ដាក់ចូលឲ្យវាហើយកណនីធម្មតាយើងអត់អាចស្រែកបញ្ជាក់បានទេណាអញ្ចឹងអានេះ 4.79លោកនៃ18បូក1កន្លែងនេះក៏អាសេ19គឺសេ18បូក1ដោយសារអា18នេះសម្រាប់និយាយទៅតួទី1ហ្នឹងអាតួទី1ហ្នឹងគឺគឺសម្រាប់តំណាងឲ្យ Acer Standard គឺ18ហ្នឹងជាទងន់របស់ Acer Standard របស់វាគឺ18 kip ហើយមួយនេះដោយសារ Acer Standard ហ្នឹងជាប្រភេទគេហៅ single ជាប្រភេទ single single គឺយកមួយ បាទអញ្ចឹងតួខាងមុខនឹងតួសម្រាប់ Asus Standard ហើយអាតួទី2នេះដក4.79លោកនៃ LX បូក L2 នឹងជាតួសម្រាប់ Azure ដែលយើងចង់កណនីគោលផ្សំដល់ creativity នឹង LX ជាទម្ងន់របស់ Azure L2 គេហៅគេហៅ Axol Code បើន័យថា L2 ហ្នឹងយើងមើលនៅខាងក្រោមនេះ L2 ហ្នឹងអាចជា ស្មើ1បើសិនជាជា Excel single អឺស្មើ2បើសិនជា Excel អឺតង់ដុំហើយស្មើ3បើសិនជា Excel triple អញ្ចឹងមកន័យថា L2 នឹងអាចអាចមានតម្លៃ1 2ឬក៏3បើសិនជា single 1ទៅតង់ដុំ2ទៅ ហើយបើ triple 3អញ្ចឹងទៅអញ្ចឹងដូចអា Excel standard នេះដោយសារ Excel standard ជា Excel single ដែលមានទម្ងន់18 kip ចឹងបានន័យថា18បូក1គឺដូច LX បូក LP ចឹងគាត់ថា LX 18 LP 1ចឹងទៅហើយបាទ LX នេះជាទម្ងន់របស់ S បានន័យបាទអឺបាទជាទម្ងន់របស់ S LP ជាអក្សរខូដបាទយកតាមក្រោមនេះទម្ងន់ហ្នឹងគិតជាគីបណាព្រោះអាស្តូយើងប្រើគីឡូផោនគឺគីបបាទតមកបូក4.33លោកនៃ LP អឺបាទ LP ខាងក្រោមនេះ ចឹងអត់អត់មានអីនេះទេឡើយហ្នឹងតមកបូក ZT លើ beta x ហើយដក ZT លើ beta 18អញ្ចឹង ZT គ្រាន់តែជាកន្សោមនេះឯងអញ្ចឹងអឺដោយសារគេចង់សរសេរឲ្យវាវែងគេជំនួសហៅកន្សោមនឹងដោយ ZT ទៅ គឺលោកនៃ4.2ដក PT ចែកឲ្យ4.2ដក1កន្លះហើយ PT នេះគេហៅ terminal condition terminal condition បាទយើងអឺយើងមានសេនៅខាងក្រោមដែរ terminal condition បាទបន្ទាប់មក beta x នេះក៏ជាកន្សោមដែរបើន័យថាកន្សោមខាងក្រោមនេះគឺ0.4បូកឲ្យ0.081អញ្ចឹងទៅ lx បូក l2 lx បូក l2 ខាង 2ខាងក្រោមនេះហើយ L2 នេះដដែលទេយើងមានចេញ SN មួយទៀតដែល SN ហ្នឹងគេហៅ structural number បាទ SN ហ្នឹងយើងហៅ structural number បាទបាទអឺចឹង ចាំមើលយើងនឹងបញ្យល់ទៅខាងក្រោមបន្តិចទៀតបាទយើងគាត់ថាឥឡូវយើងមាន LX យើងអាចរកបានវាជាទម្ងន់ pleasure ដែលយើងចង់កណនីគួរផ្សំដល់ creativity ហ្នឹង LP ជា axol code ហើយ SN ចាំមើលយើងខ្ញុំបញ្យល់ខាងក្រោមបន្តិចហើយ PT ក៏ខ្ញុំបញ្យល់ខាងក្រោមដែរអញ្ចឹងយើងមើលអឺអាកន្សោមខាងស្ដាំនេះយើងដូចជាអាចកណនីបាននេះ ចឹងអានេះ18បូក1 LX បូក L2 បើន័យថាបើសិនជាឧមាថាខ្ញុំចង់រក S ជា20 keep single អញ្ចឹងគាត់ចង់ regressivity វាប្រហែលអញ្ចឹងបើន័យថា LX ស្មើ20 L2 ស្មើ1ទៅអឺឧមាថាខ្ញុំចង់រក S ជា30 keep គាត់ចង់ regressivity របស់ S ជា30 keep tandem អញ្ចឹងអញ្ចឹងបើន័យថា LX ស្មើ30 L2 ស្មើ2អញ្ចឹងទៅដោយសារ tandem បាទអានេះ log L2 L2 ដូចតែមុខដែរទេហើយ ct យើងជំនួសដោយកន្សោមនេះ ដែល ក្នុងករណីនេះយើងស្គាល់ pt ហើយបន្ទាប់មក beta x គឺប៉ុណ្ណេះក្នុងករណីដែលយើងស្គាល់ SN មួយទៀតបាទអឺបន្ទាប់មកបាទនេះជាអក្សរខូដខ្ញុំអឺអឺ គាត់ដាក់ហូបឲ្យឃើញគឺកាលនៃ single អក្សរគឺរៀងវាចេះអឺអានេះយើងមើលពីលើ គឺ L2 ស្មើ1អានេះ tandem យើងយើងមើលពីលើបើមើលពីចំហៀងយើងឃើញមូនមូនចេះអានេះមើលពីចំហៀងយើងឃើញមូល2ចេះអានេះមើលពីចំហៀងយើងឃើញមូល3ចេះបាទអញ្ចឹងអានេះអឺ L2 ស្មើ3 L2 ស្មើ2 L2 ស្មើ1អញ្ចឹងទៅបាទជាអក្សរ code បាទបន្តមក L2 ពេលទៅយើងហៅ terminal switchability index បាទឬក៏ terminal condition ហ្នឹងបានន័យថាអឺជាលក្ខខណ្ឌដែលយើងគិតថាផ្លូវរបស់យើងលែងប្រើប្រាស់បានតទៅទៀតណាជា ជាលក្ខខណ្ឌចុងក្រោយដែលយើងគិតថាផ្លូវយើងលែងប្រើកើតទៀតហើយអឺ ចឹងវាជាបេតេក៏ជា PSI ដែរបើន័យថាយើងមាន P0 PT អញ្ចឹង P0 ជា PSI របស់ផ្លូវថ្មី new pavement បាទហើយ PT ជា PSI របស់ ផ្លូវដែលចាស់បាទរបស់ផ្លូវដែលលែងប្រើប្រាស់បានបាទបានន័យថាដល់ពេលដែលយើងអឺត្រូវរងផុសសំងឬក៏ធ្វើ ថ្មីអញ្ចឹងណាអញ្ចឹងអឺហើយមួយទៀតយើងមាន beta 18 beta 18ហ្នឹងគឺជា គឺជា beta x ក្នុងគឺដូច beta x អញ្ចឹង beta x គេគឺជា beta របស់ផ្លូវ របស់ផ្លូវ x បាទដែលមានទម្ងន់ x ចឹងទៅដល់ពេល beta 18គឺជា beta របស់ផ្លូវស្តង់ដាដែលសារមានពាក្យ18អញ្ចឹងបានន័យថាបើចង់កណនីបេតា18ហ្នឹងគឺយើងប្រើរូបមន្តបេតា x ដដែល តែគ្រាន់តែថាជំនួស l កន្លែង lx ហ្នឹងយើងជំនួសដោយ18ហើយកន្លែង l2 យើងយក1ដោយសារអឺ h ស្តង់ដាគឺជា h ដែល មានទម្ងន់18 kip ហើយជា Azure Single អញ្ចឹងមានន័យថាដើម្បីគណនា beta 18ហ្នឹងយើងប្រើរូបមន្ត beta x ដដែលនេះទេអឺគឺ SN យើងរក្សាដដែលអឺគាត់ថាយើងជំនួស LX នេះដោយ18ទៅហើយ L2 នេះយើងយក1ទៅ L2 នេះយើងយក1ទៅអាហ្នឹងអាហ្នឹងคล้ายទៅជា beta 18ហើយ បានន័យថាយើងយើងអាចកណនី beta 18នេះបានដោយប្រើមុន beta x ទៅដែរក៏ជំនួស lx 18 lp 1ចូលយើងបានតួ beta 18ហើយអញ្ចឹង ខាងស្ដាំនេះយើងអាចកណនីបានហើយអឺបាទអឺយើងមាន SN មួយទៀតដែលជាយើងហៅ structural number ហ្នឹង structural number ហ្នឹងគឺជាយើងអាចថាជាទំហំមួយ ឬក៏ជាຂະណាດមួយស្រួលនិយាយជាຂະណាតមួយសម្រាប់កំណត់ភាពរឹងមាំរបស់ផ្លូវរបស់ផ្លូវរបស់ pavement របស់យើងរបស់ chassis របស់យើងហ្នឹងអញ្ចឹងបានន័យថាបើសិនជា SN កាន់តែធំបានន័យថាផ្លូវរបស់យើងហ្នឹង chassis របស់យើងហ្នឹងកាន់តែរឹងមាំបាទអញ្ចឹងវាវា copy PSI ដោយសារ PSI គឺយើងមើលទៅលើអឺសៀវប៉ះរបស់ផ្លូវឯងបើន័យថាអាជា function របស់ផ្លូវថាផ្លូវនឹងអាចប្រើបានឬក៏ប្រើពិបាកប៉ុន្តែ SN គឺជាភាពមមរបស់ផ្លូវវិញអញ្ចឹងសួស្ដីមមមិនប្រកាសថាជីស្រួលទេអញ្ចឹងគាត់ហើយអឺផ្លូវដែលល្អក៏មិនប្រកាសថាមមដែរ ចឹងព្រោះផ្លូវនឹងល្អល្អវាវាល្អទៅខាងលើហ្នឹងវាវាដូចជាអឺបើនិយាយមួយអាគារដូចជា architect ចឹង PSI ជា សន្ទុះមួយសម្រាប់ថាផ្លូវនឹងល្អឬក៏មិនល្អតែ SN ជាសន្ទុះមួយសម្រាប់ជាទំហំមួយសម្រាប់កំណត់ថាផ្លូវនឹងមមឬក៏មិនសូវមមអញ្ចឹង SN ធំមានន័យថាផ្លូវកាន់តែមមអញ្ចឹងអឺហេតុអីយើងមើលវាវាស្មើជាមួយនឹង A1D1 A2D2 M2 A3D3 M3 A គេហៅថាជាអឺ layer coefficient structural layer coefficient structural layer coefficient នឹងជាជានឹងថាជាអញ្ញត្តិមួយសម្រាប់សម្រាប់ material ដែលយើងប្រើចំពោះស្ទាប់នីមួយៗរបស់ផ្លូវហ្នឹងបានន័យថាបើសិនជា material ដែលយើងប្រើហ្នឹងវាវាល្អ វាវាមមអញ្ចឹងសន្ទុះ A ហ្នឹងមេគុណ A ហ្នឹងធំដែរអញ្ចឹងបើមតិយោប្រើហ្នឹងអត់សូវល្អ A ហ្នឹងទូចដែរអញ្ចឹងយើងឃើញ SN ត្រូវបើសិនជាមតិយោល្អបើន័យថាផ្លូវយើងអឺកាន់តែមមអញ្ចឹងបើន័យថាមេគុណ A ធំ SN ធំអញ្ចឹងវាវា logic ហ៎ មានន័យថាដូចគ្នាដែរអានេះបោះស្ទាប់ទី2អានេះបោះស្ទាប់ទី3អានេះស្ទាប់ទី1ស្ទាប់ទី2ស្ទាប់ទី3អញ្ចឹងបើបើ material ដែលយើងប្រើល្អបើនៃផ្លូវកាន់តែមមអញ្ចឹងមានន័យថា material ល្អគឺបើន័យថា R វាធំ ហើយផ្លូវមមមានន័យថា SN ធំអញ្ចឹងវា logic ហើយចំពោះ D គឺជាកម្រាស់បោះស្ទាប់មួយមួយ D1 D2 D3 ហ្នឹងគឺជាកម្រាស់បោះស្ទាប់ទី1កម្រាស់បោះស្ទាប់ទី2ហើយនឹងកម្រាស់បោះស្ទាប់ទី3អញ្ចឹងបើផ្លូវនឹងកាន់តែក្រាស់ក្នុងករណីដែលយើងប្រើ material ដូចគ្នាបើន័យថាមិនខ្ញុំខ្ញុំចង់ខ្ញុំមិនចង់និយាយថា material របស់ stop ទី2 stop ទី1ទី2ទី3នឹងដូចគ្នាទេតែចង់និយាយថាផ្លូវ2ដែលយើងប្រើ material របស់ stop ទី1ដូចគ្នាចំពោះអាពីរផ្លូវហ្នឹងហើយ material ដែលប្រើចំពោះ stop ទី2ដូចគ្នាដែរ material ដែលប្រើចំពោះ stop ទី3ដូចគ្នាដែរបើសិនជាអាផ្លូវមួយដែល កម្រាស់ វាក្រាស់ជាងច្បាស់ជាវាមមជាងដែរអញ្ចឹងវា logic អញ្ចឹង D2 ហ្នឹងយើងឃើញបើវាក្រាស់បានន័យថា SN ធំអញ្ចឹងបើស្ទាប់វាក្រាស់នៅផ្លូវមមវា logic ដែរចាហើយទី3គឺ drainage coefficient គឺមេគុណបង្ហូរទឹកអញ្ចឹងបើសិនជាយើងបង្ហូរទឹកបានល្អអាហ្នឹងផ្លូវយើងមមហើយអញ្ចឹងនៅ ពេលដែលបង្ហូរទឹកបានល្អគឺមេមេគុណអឹមនឹងធំ អញ្ចឹងផ្លូវយើងមមដែរអញ្ចឹងអឺ M1 M2 M3 ហ្នឹងជាយើងហៅ drainage coefficient ហ្នឹងគឺសម្រាប់ការបង្ហូរទឹកប៉ុន្តែយើងឃើញយើងអត់ទាន់ទៅដល់កណនីកម្រាស់ឯងព្រោះយើងមិនទៅស្គាល់កម្រាស់ព្រោះគោលបំណងរបស់យើងកណនីកម្រាស់គោលបំណងរបស់យើងគឺកណនី structure ផ្លូវហ្នឹងគឺកណនីកម្រាស់ផ្លូវឯង អឺអញ្ចឹងយើងមិនទៅស្គាល់អា D1 D2 D3 នឹងបាន បើយើងតឹបតឹបតហចរាចរនិងតឹបតហទំហំចរាចរអញ្ចឹងអឺយើង SN នឹងយើងមានតែជាពាក់សិនបានន័យថាថ្ងៃក្រោយទៅយើងគង់រហវាប៉ុន្តែយើងឥឡូវហ្នឹងយើងកំពុងរហចរាចរសិន អឺហើយនៅពេលដែលចង់រកចរាចរណ៍គេសួរកម្រាស់ផ្លូវបាត់ហើយយើងយើងមានកម្រាស់ផ្លូវណាឲ្យបើយើងរកចរាចរណ៍ហ្នឹងគឺដើម្បីកញ្ញាកម្រាស់ផ្លូវហ្នឹងឯងអញ្ចឹងបានគេថាដោយសារមែនតើទៅអាអឺមីគុណដល់ aggressivity ហ្នឹង ALS ហ្នឹងវាអត់ទៅអឺ sensitive ជាមួយនឹង SN ទេអញ្ចឹងនៅពេលដែលយើងកញ្ញាចរាចរណ៍ហ្នឹងគេអនុញ្ញាតឲ្យយើងយក SN ស្មើ5ចោះ ចឹងបើនេះថាយើងជពាក់សិនហ៎តាមពិតមែនតើណានៅក្នុងមេតូតហ្នឹងគួរផ្សង regressivity វាជាប់ជាមួយ SN ដែរតែដោយសារយើងយើងនឹងទៅរក SN ហ្នឹងដើម្បីរកកម្រាស់ផ្លូវអញ្ចឹងយើងអត់ស្គាល់កម្រាស់ផ្លូវផងយើងរក SN មកចេញអញ្ចឹងបានគេថាអញ្ចឹងដើម្បីគណនាចរាចរណ៍ហ្នឹងគេអនុញ្ញាតឲ្យយើងប្រើ SN អឺស្មើ5សិនអញ្ចឹងយើងអាចរកបានទេបើនេះថាយើងយក5មកប្រើកន្លែង SN សិនទៅ ហើយបាទអីផ្សេងផ្សេងទៀតយើងអាចរកបានបាទអញ្ចឹងអឺដូចជាអត់អីណាបាទអញ្ចឹងខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាយើងចង់កណនីគួរចង់ aggressivity របស់ Azure Tandem 30 kip បាទយើងនិយាយ Azure Tandem 30 kip ហ្នឹងគឺ30 kip គិតទាំងទាំង SQL ទាំងទាំងអស់ហ្នឹងបាទទាំងកងមុខកងក្រោយហ្នឹងបូកបញ្ចូលគ្នា30 keep បាទអញ្ចឹងបេតេស្មើ2 essence ស្មើ5បាទអញ្ចឹងដំបូងយើងកណនី GT មកបាទ GT យើង យើងថាវាស្មើជាមួយនឹងលោកនៃ4.2ដកបេតេអឺលើ4.2ដក1កន្លះ បាទអញ្ចឹងអត់ទៅឃើញបេតេយើង2យើងចំនួន2ទៅឃើញ0.089បាទតបមកបេតាបេតា x បេតា x វាស្មើជាមួយនឹង0.4បូកឲ្យ0.081អឺ lx បូក l2 បាទ lx យើងដោយសារ30 keep tandem អញ្ចឹងមានន័យថា lx ស្មើនឹង30ហើយនឹង l2 ស្មើ2ដោយសារ tandem បាទដូចជាសេគុណ3.23មកចែកឲ្យ SN បូក1 SN យើង5បូក1សេគុណ5.19 គុណឲ្យ L2 L2 យើង2សួយគុណ3ក្បៀស23អឺបាទអញ្ចឹងយើងហៅទៅឃើញ0.457ក្នុង beta x បាទបន្ទាប់មក beta 18 beta 18យើងស្មើ0.4បូកនឹងបាទរូមុនដូច beta x អញ្ចឹង0.081 គ្រាន់ថាកន្លែងនេះ យើងយក18បូក1វិញបាទស្វ័យគុណ3.23ចែកឲ្យ5បូក1ស្វ័យគុណ5.19គុណឲ្យអានេះ L 2យើងយក1ទៅដែរ បាទសួយគុណ3.23ចឹងយើងខុសគ្នាតើកន្លែង18អឺ HLP ហ្នឹងទេចឹងយើងឃើញបាទ0.5ចឹងតោះមកយើងអាចកណនីរលោកបានអីអឺ សេលោកនៃ1លើ ERLF វាស្មើជាមួយនឹង4.79លោកនៃ18បូក1ខ្ញុំដាក់19ហ្នឹងទៅ18បូក1ហើយដក4.79លោកនៃ LX បូក L2 អញ្ចឹង LX 30 L2 2ខ្ញុំដាក់32ហ្មងទៅ បានបូក4.33លោកនៃ L2 2មកបានបូកនៃ ZT ចៃឲ្យបេតា x អញ្ចឹងខ្ញុំដាក់អញ្ចឹងចុះកុំឲ្យច្រឡំដក ZT យើងដក0.089លើបេតា x យើង0.457បាទ អានេះយើងហៅ beta x ក៏បានឬក៏យើងហៅ beta គឺ beta 30 kip ក៏បានណា beta 30 kip អា beta 18 18 kip អានេះដាក់ tandem មួយទៀតឲ្យច្បាស់បាទអញ្ចឹងបូក zeta លើ beta x ហើយបន្ទាប់មកដក zeta គឺដក0.5 0.89លើបេតា18គឺ0.5បើយើងបូកលេខទៅឃើញ0.202បាទអញ្ចឹងបើលោកស្មើប៉ុណ្ណឹងខ្ញុំអាចកណនី ERF បានណាអញ្ចឹងយើងទាញបាន ERF យើងស្មើ1លើ10ស្វ័យគុណ0.5 202ហ្នឹងស្មើជាមួយនឹងអឺ0.627 0.627អានេះជាគួរឲ្យផ្សងដល់ aggressivity របស់ Azure តង់ដុំ30 keep ណាបាទន័យថាអឺ Azure តង់ដុំ30 keep នឹងរត់ម្ដងសាក់មូលមួយ Azure standard រត់អឺ 627ដងអញ្ចឹងឧទាហរណ៍ថា បើសិនជាអឺ30 keep តង់ដុំហ្នឹងរត់មក100ដងអញ្ចឹងបើយើងដឹងថាវារត់100ដងវាសាក់មូលមួយ Acer Standard ជាស្តង់ដាររត់យើងយក100ហ្នឹងគុណឲ្យ0.627អញ្ចឹងស្មើនឹង62.7ដងចឹងដូចដូចមុនចឹងនិយាយទៅអា coefficient degressivity ហ្នឹងគឺសម្រាប់យកទៅគុណជាមួយនឹង Azure Kelkong ហ្នឹង សម្រាប់យកទៅគុណជាមួយនឹងចំនួន Acer Kelkong ហ្នឹងដើម្បីចេញចំនួន Acer Standard បាទដើម្បីបែកចំនួន Acer Kelkong ទៅជាចំនួន Acer Standard អញ្ចឹងគាត់ថារមុនវារៀងស្មុគស្មាញបន្តិចតែប៉ុណ្្នឹងទេតែអឺគោលការណ៍គឺដដែលបាទ